លោកអ្នកនាងជាទីមេត្រីពោះវែកសំងំ នៅក្រោមកៅអីយន្តហោះធ្វើឲ្យភីឡុតប្រលឹងចង្សក់ប្រទេសអាហ្វ្រិកខាងត្បូងមានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅប្រទេសអាហ្វ្រិកខាងត្បូងពាក់ព័ន្ធនឹងសត្វពស់វែកអាសេរពើភីឡុតម្នាក់ប្រលឹងចុងសក់ដោយសារតែពស់វែកមួយក្បាលមិនដឹងជាវេមកសំងំលាក់ខ្លួនពូនអាត្មាតាំងពី អង្កលនៅក្រមកៅអីអង្គុយរបស់គាត់ពេលនោះគាត់ស្ថិតនៅក្នុងស្ថានភាពពិបាកសម្រាប់ចិត្តបំផុត។ បើមនុស្សយើងឃើញពស់នៅកន្លែងទូទៅមិនអីទេប៉ុន្តែនេះគាត់កំពុងតែបើកបោយន្តហោះខ្នាតតូចនៅលើអាកាសដូចនេះជំរើសសម្រាប់គាត់មានតែមួយគត់គឺបន្តកាន់ដៃចង្កូតយន្តហោះ ទាំងអារម្មណ៍ព្រឺព្រួយ រហូត ដល់កន្លែងចុះចតលើដីកាលនោះគាត់គ្មានហ៊ាន កម្រើកជើងនិងកម្រើកខ្លួនទេសឹងតែសូម្បី តែដកដង្ហើមក៏សឹងតែមិនហ៊ានដកទៅទៀត។ បញ្ហាសំខាន់នៅត្រង់ថាមិនដឹងជាពស់នឹងវាឡើងតាមណាចូលទៅក្នុងយន្តហោះបាននោះទេ Pilot រូបនេះដឹកជញ្ជូនអ្នកដំណើរ4នាក់តាមយន្តហោះស្រាប់តែគាត់មានអារម្មណ៍ថាមានអ្វីមួយត្រូវចាក់លអូកំពុងតែវារកើមពីក្រោយខ្នងគាត់គាត់ក្រឡេកភ្នែកទៅមើលស្រាប់តែពស់វែងប្រភេទ Cape Cobra គ្រាន់តែឃើញបែបនេះចិត្តរបស់គាត់ហាក់ដូចជាភាំងអស់រលីង។ បានមួយសន្ទុះគាត់ក៏ប្រមូលអារម្មណ៍មកវិញ ហើយក៏ប្រាប់អ្នកដំណើរនៅក្នុងយន្តហោះថាយន្តហោះនឹងចុះចតនាពេលបន្តិចទៀតទស្សនភាពនៅក្នុងយន្តហោះហាក់មានសភាពស្ងប់ស្ងាត់យ៉ាងចម្លែកគ្រប់គ្នានឹងស្ងៀមជាពិសេសរូបគាត់ផ្ទាល់បន្ទាប់មកគាត់ក៏បានតាក់ទងទៅក្រុមអ្នកតាមដានការហោះហើរដើម្បីស្នើសុំការអនុញ្ញាតចុះចតជាបន្ទាន់ក្នុងគ្រាអាសន្ន។ នៅអំឡុងពេល10ទៅ15នាទីដែលគាត់រកកន្លែងចុះចតនោះពស់វែកនៅតែឆ្វេឆ្វែលពីលើជើងរបស់គាត់គាត់ដៀងភ្នែកទៅរកពស់នោះ ដោយមិនដាក់ភ្នែកកាលនោះវាកំពុង មានសេចក្តីសុខខ្លាំងណាស់មើលទៅ នៅពីក្រោមកៅអីដែលអង្គុយរបស់ភីឡុតតាមពិតគាត់មិនមែនជាអ្នកខ្លាចពស់ពេកទេប៉ុន្តែគាត់ក៏ពុំធ្លាប់នៅគៀកនឹងពស់ដល់ថ្នាក់នេះដែរ។ ម្ល៉េះហើយអារម្មណ៍របស់មនុស្សមិនអាចនៅសុខទេនៅពេលកំពុងចុះចតគេបានតាក់ទងទៅអ្នកចាប់ពស់នៅតំបន់ទីក្រុងនោះទោះបីឆែកមើលសពទីកន្លែងក៏មិនអាចរកឃើញសត្វពស់នោះទាល់តែសោះមិនដឹងថាវាបានចេញពីយន្តហោះហើយឬក៏វាជំរុលខ្លួនចូលទៅក្នុងកន្លុកកន្លៀតណាទៀតនោះទេ អ្នកដំណើរអាចចាក់ចេញដោយសុវត្ថិភាពគ្រាន់តែថាពួកគេមានអារម្មណ៍ញ័រខ្លួនបន្តិច Pilot ត្រូវហោះត្រឡប់ទៅក្រុមហ៊ុនវិញរយៈពេល90នាទី ដោយមិនទាន់ដឹងច្បាស់ថាតើពស់នោះបានចាក់ចេញផុតពីយន្តហោះហើយឬនៅដូច្នេះគាត់ក៏នៅតែបើកបរយន្តហោះទាំងអារម្មណ៍ផិតភ័យឧបមាថាបើអាកាសយានិករូបនោះភ័យស្លន់ស្លោជ្រុលពេកគាត់គ្រប់គ្រង ស្ថានភាពមិនបានល្អប្រកបជាអាសន្នធំហើយ។ ក្រោយពេលជួបហេតុការណ៍នេះគាត់ចាប់ផ្ដើមប្រយ័ត្នប្រយែងជាងមុនលើកនេះគាត់ត្រៀមមួយកំ pl េដាក់នៅក្នុងបន្ទប់អ្នកបើកបរដែលមានតាំងពីអាវក្រាស់ក្រាស់ភួយក្រាស់ពាត់ជុំវិញកាអីបំពង់ពន្លត់អគិភ័យថ្នាំសម្លាប់សត្វល្អិតនិងដងវាយគូនគោលសូមជម្រាបថា នៅទ្វីបអាហ្វ្រិកពស់វែងខេបកូប្រាប្រៀបបាននឹងអធិរាជពស់ពឹសប្រចាំតំបន់។ វាមានពឹសខ្លាំងនិងអាចចឹកដល់ស្លាប់បើមិនប្រញាប់ជួយសង្គ្រោះឲ្យទាន់ពេលវេលាពឹសរបស់វាវាយប្រហារទៅលើប្រព័ន្ធប្រសាទនិងធ្វើឲ្យកម្រើកខ្លួនលែងរួចបន្ទាប់មកដកដង្ហើមថប់ថប់រហូតដល់ដាច់ខ្យល់ស្លាប់តែម្ដង ចានេះគឺជារឿងរ៉ាវពិតមួយកើតនៅ ប្រទេសអាហ្វ្រិកខាងត្បូង ដែលមានសัตว์ពស់នៅ ចិត្តកៅអីរបស់ pilot អ្នកបើកបរគាត់ពិតជាភ័យស្លន់ស្លោខ្លាំងមែនទែនកំពុងតែបើកនៅលើអាកាសស្រាប់តែ ប្រទះឃើញពស់ពឹសមួយប្រភេទនេះដែលពស់នេះគឺដូចជាពស់វែកស្រុកខ្មែរយើងដែរគ្រាន់តែថាពោសម្បោវាខុសគ្នាប៉ុន្តែពឹសរបស់វាសាហាវខ្លាំងមែនទែនសំណាងល្អហើយដែល pilot រូបនេះគាត់តាំងស្មារតីល្អប្រសិនបើភ័យស្លន់ស្លោអាចរេចង្កូតយន្តហោះគ្រោះថ្នាក់ដល់អ្នកដំណើរទាំងអស់ក៏ថាបាន។